Film នឹងធ្វើការភ្ជាប់គម្រោងឥឡូវនេះដើម្បីទស្សនាភាពយន្តខ្មែរដ៏មានគុណភាពរបស់សាស្ត្រា Film ឥឡូវសួរថាព្រមជួយខ្ញុំអត់ជួយខ្ញុំអត់អត់ក៏បើចង់បន្តខ្ញុំខ្ញុំក៏អត់ចង់រំខានខ្ញុំក៏អត់ចង់លើតាមហោរឿងចឹងដែរហើយខ្ញុំក៏អត់ចង់នៅនឹងដែរតែខ្ញុំគិតថាប្រហែលជាពួកយើងនេះវាមានកម្មពេលមួយគ្នាហើយខ្ញុំគិតថាបើជ្រុលថាមានកម្មពេលមួយគ្នាហើយពួកយើងគួរតែប្រើពេលវេលាហ្នឹងឲ្យវាមានតម្លៃ បងឌិននេះបងឌិនមិនទាន់ទៅវិញទេកុំប្រាប់ថាបងឌិនទៅមិនទាន់ព្រោះគេបិទក្រុងណាហុញខ្ញុំចង់ឲ្យឌិនចេញពីនឹងឥឡូវហ្នឹងតែលោកបានសន្យាជាមួយខ្ញុំហើយណាថាលោកបានស្វែងរកនៅការស្លាប់របស់ខ្ញុំមិនឃើញកុំមកអក្រក់ហើយខ្ញុំមកថាចរិតថោកទៀតដាក់ខ្ញុំទៀតគិតថាចង់តែគេបានហ៎ សូម្បីតែខ្មោចដូចយើងក៏គេមិនបានយកយើងយកទៅដាក់ក្នុងការភ្នែកគេផងហើយអញនិយាយអីហ្នឹងចេះតែនិយាយពីអញ្ចឹងចេះតែធ្វើដូចប្រច័នពីអ្នកនឹងអញ្ចឹងទោះជាយ៉ាងណានាងគឺជាខ្មោចគាត់គឺជាមនុស្សមិនអាចរស់នៅជាមួយគ្នាបានទេនាងធ្វើជ្រុលពេកហើយហេតុអ្នកធ្វើមែនត្រូវហើយខ្ញុំជាអ្នកធ្វើក្រាញ់បងដឹងហើយតែថានាងមិនមែនជាមនុស្សទេមនុស្សនឹងខ្មោចគឺមិនអាចរស់នៅភពជាមួយគ្នាបានទេដបដង្ហើមនឹកគេ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 វ៉ែនប៉ែនរបស់រឿង14រាត្រីអូថ្ងៃនេះដឹងតែពិសេសហើយតោះជំរាបសួរ idol ទាំងពីរសិនចម្លែកចឹងអីអឺអត់ដឹងហើយខ្ញុំអញហៅអញ្ចឹងថ្ងៃនេះថ្ងៃនេះយើងនិយាយតាមថាតិចទៅម៉ែពីអត់ស្រួលអ្នកដូចមិនហ៎យើងសិស្សស្និទ្ធគ្នាដល់អីតែយើងយើងបែបសុវ័យសុវ័យយើងគាត់ហៅថ្ងៃទៅខ្ញុំសិស្សស្គាល់គាត់ធ្លាប់ទៅឃើញគាត់តាមមើលទៅទូហ៎ណែគាត់ឃើញគាត់ក្រៅអត់ ដែរតែគេលើកទី1រកគេលើកគេនិយាយហាថាមីងមីងច្រើនទៅពេលណាក្រៅមានអីអត់សើឥឡូវអ្នកទាំងអស់គ្នាជួយគិតខ្ញុំតើខ្ញុំមិនកំពុងតែឲ្យគាត់បាញ់ខ្ញុំឬក៏ខ្ញុំត្រូវសួរសំណួរគាត់ឥឡូវអត់ទេតើសើឃើញគេហៅមីងឡែនមីងឡែនគាត់គេហៅមីងឡែនច្រើនតែពេលនៅក្រៅមានអីអត់សើចាស់ណាស្អាតស្អាតអត់សើចាស់ទេ ត់អីទេចាស់បាញ់មកខ្លាំងតិចបើមកមើលទៅក្នុង30ឈៀងបាញ់ខ្លាំងតិចទៅឥឡូវមកមកជួបខ្ញុំមានអីសួរកុំមានអីមកធ្វើអីយើងសម្ដែងសំណាងគ្នាតិចសិនណាមកយើងចូលនឹងសំណួរដែលចាក់ដោតឲ្យអ្នកទាំងអស់គ្នារៀងកៀងតិចនេះហ្នឹងសួរពីរបស់បុរីត្រី Yes ពិសេសពិសេសតិចចឹងណាតែខ្ញុំនិយាយហើយចម្លើយត្រូវតែត្រង់ចេះត្រង់អត់មានប្រាប់ផងរហូតដល់ខ្ញុំមានសំណួរពី fan ហើយឥឡូវសំណួរនៅក្នុងដៃហើយសុខសុខមកសួរ ចាំបើស៊ូអីចាក់ដោតជ្រុលអីឆ្លាតបានទេអេសំខាន់ជំនាញផ្ទះយើងស័ក្តិសិទ្ធណាស់ប៉ុន្តែខ្លួនឯងតតងជាមួយនឹងតើក្នុងរឿងតើចឹងពាក់ព័ន្ធមួយក្នុងរឿងពួកខ្ញុំឆ្លើយដល់ថាថាវាមានវាមានលក្ខលក្ខណៈថាសំណួរមួយហ្នឹងវារៀងចាក់ដោតតិចតួចអញ្ចឹងយើងត្រូវតែឆ្លើយបែបត្រង់ត្រង់ដែរតែនៅក្នុងសាច់រឿងនេះមិនភ័យទេអូខេអូខេយើងសម្រាប់តលាក់សំណួរមកអូខេខ្ញុំអាចទទួលស្គាល់វានេះប៉ុន្តែបើសួរអីក្រៅអីពិធីកោអីថែមបញ្ចេញចូលអត់យកណា ហើយអូខេតែតែនិយាយទៅកាត់រហូតដល់តែពិធីករសួរថាសុខសប្បាយមួយម៉ាត់អត់បានអ្នកទាំងអស់គ្នាគិតមិនឥឡូវហ្នឹងពិធីករសាច់ឯងនឹងអរគុណតាឥឡូវកញ្ញារចនារាវឌីលោកព្រីនសុខសប្បាយអត់ចាសុខសប្បាយខ្លួនឯងកញ្ញាតាឡើងខ្ញុំជួបគ្នាសងរងថ្ងៃគឺសុខហើយអូខេអញ្ចឹងកុំឲ្យ fan fan របស់រឿង14តត្រីគាត់រងចាំយូរ សំណួរទី1គឺខ្ញុំចង់សួរតែអ្នកទាំងពីរថាចែពេលតែដឹងថាថតរឿង14នេះត្រីហើយមានអារម្មណ៍បែបណាអានេះសាមុនសួរថាគេនិយាយទៅសុំឲ្យកញ្ញារាជបន្តអីឡានិយាយថាសុំមែនតាខ្ញុំសុំបែបមិត្តភ័ក្តិណាអត់ទេសុំឆ្លើយមកអត់ទេវិលតិចតោះតោះតោះតោះចាស្មីស្មីស្មីចង់និយាយថា ពេលដែលបានដឹងថាថតរឿង14នេះស្រីតើមានអារម្មណ៍បែបណា មានអារម្មណ៍ថាអត់អីរងធម្មតាព្រោះអំឡងពេលត្រៀមខ្លួនគឺយើងដឹងដែរថារឿងហ្នឹងនឹងត្រូវលេងហើយយើងក៏ទៅណាដែរយើងនៅហ្នឹងដើម្បីថតតែម្ដងអញ្ចឹងតែអារម្មណ៍មានអារម្មណ៍ថាយើងប្លែកដែរវាយើងនៅតែក្នុងផ្ទះថតក្នុងផ្ទះអញ្ចឹងណាហើយបែបចេញមកវា អឺមួយយ៉ាងមើលក្រមលើក្រមលើក្រមលើទៅវាវាវាមួយយ៉ាងហើយបែបអាយចុកពេលដឹងរឿងចរិតខ្លួនឯងបែបខ្មៅខ្ជូរទេសម័យមើលថាចេះអូតើ អឺប្រចាំបាក់ make up អីច្រើនអីចឹងគេថាខ្មោចអាក្រក់អីចឹងលោកមុខចោលដល់លោកមុខគេទៅបដងចោលមួយគ្នាចឹងហ៎អត់ថាចេះអឹងសុំ director ថាចេះរឿងខ្មោចមិនបាច់ខ្ញុំផាត់មុខទេខ្ញុំអត់តែផាត់មុខទៅខ្ញុំថតទៅឃើញឃើញដូចខ្មោចហ្មងចឹងហើយចឹងហ្នឹងរបៀបចេញមកបែបខ្ជូតដែរហើយស្អាតចឹងចឹងណាចាចាអរគុណអញ្ចឹងសូមឲ្យលោកព្រីនឆ្លើយមកបាទនេះទៅពេលដែលខាងក្រុមការងារយើងក៏ដូចជា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 ជាមួយខ្មោចតិចសិនតិចមានអារម្មណ៍ថាណូទៅរឿងថើបណូចង់និយាយថាស្នេហាមនុស្សនឹងខ្មោចមិនថើបអរិយថាយើងថាអូយទៅថើបគ្នាមិនតែអូយកុំភ័យបងគេអឺអឺជួយនិយាយថារៀងកាត់មួយអាចចំណុចនេះរៀងសង្ស័យដែរតែតែថតថតស្អីចាប់ទៅតែឡែងអឺអឺនេះអញ្ចឹងឥឡូវខ្ញុំសុំកាត់អ្នកនរគ្នាបន្តិចណាអ្នកនរគ្នាមានអារម្មណ៍ដូចខ្ញុំហ៎ ទោះប្រត់នេះចាប់តែរឿងថើបផ្សាញ់បានថើបបាក់ថើបមិននេះឥឡូវគិតមិនចឹងនងអីហ្នឹងហ៎ស្នេហាស្នេហាអញ្ចឹងវាមានកាន់ដៃថើបអីប៉ះពាល់ជំប្រាំអីផ្សេងៗទាំងអស់បាទចំណុចតែពេលខ្លះអត់គិតថាចេះរឿងបែបរឿងខ្មោចហ្នឹងបែបថាវាភ័យខ្លាចរន្ធត់វាមិនមែនជារឿងស្នេហាទេខ្ញុំមានខ្សែគឺដូចជាតាស្នេហាអូ អត់ទៅពេលតែខ្ញុំសួរថាហុយញ៉ៃនេះមិនកាន់ដៃអីមិនថើបអីមិនថាកុំភ័យដឹងតាប៉ះបានដូចមនុស្សធម្មតាតែពេលចេះយើងក៏អត់អីដែរគាត់ណាវាផ្លាយតែប៉ុណ្្នឹងទេយ៉ាអូខេឥឡូវអ្នកទាំងអស់គ្នាបានស្ដាប់ពីចម្លើយទី1របស់ពួកគាត់ហើយណាអញ្ចឹងយើងក៏អត់អស់កាលាយូរដែរយើងនឹងសួរសំណួរទី2ទៅគាត់អត់មានស៊ីសណូគ្នាឯងទេពេលដែលដឹងថាចាប់ដៃគូមួយគ្នាសួរតាមតាមត្រង់ណាធុញអត់ ចាប់ដៃគូយើងយើងស្កប់សិនខ្ញុំសុំសួរទៅលោកព្រីនមុនពេលដែលដឹងថារឿងហ្នឹងត្រូវចាប់ដៃគូជាមួយនឹងកញ្ញារចនារាវឌីទៀតហើយមានអារម្មណ៍ថាធុញគាត់អត់អត់ផងឆ្លើយបែបត្រង់ត្រង់ណាហ្នឹងតាងាកទៅកាមេរ៉ាអីទេខ្ញុំធម្មតាទេព្រោះអីរឿងមិនក៏ថតដែរចាយល់តែចង់និយាយថាចេះពេលដែលយើងដឹងថាតួអង្គស្រីយើងគឺនៅតែតដែរតដែរតដែរតដែរណាទេខ្ញុំថតគ្នាបាន2រឿង3រឿងសោះ របស់គេត្រឹមធំគ្នាពីពីរឿងណាស់តអ្នកមើលទៅគាត់វាថាគាត់មើលទៅគាត់ឃើញរឿងពួកខ្ញុំចេះតែឃើញខ្ញុំពីរនាក់ហើយណាមួយទៀត fan ចាប់គូស៊ីបអីផ្សេងផ្សេងគាត់មើលមកដូចមានអារម្មណ៍ថាពួកខ្ញុំនៅគៀកគ្នាច្រើនបានថតរឿងគ្នាច្រើនតែពិតទៅស្នាដៃដែលបានធ្វើមួយគ្នាតិចមែនតើអត់អត់តែប៉ុន្មានរឿងតែ2 2 3ទាំង14រាត្រីមិនដែលវាមាន season Yes គាត់ថារឿងខ្លះវាមាន season អញ្ចឹងបើថារឿងធុញហ្មងអត់ទេតែបើថា fan ធុញខ្ញុំមកជិះដកខ្លួនទៅទេតែបើថា fan ធុញ ខ្ញុំមកជិតដកខ្លួនទៅអ្នកទាំងអស់គ្នាហាមធុញណាបើអ្នកទាំងអស់គ្នាហ៊ានតែធុញគឺពីរអ្នកគាត់ដឹងតែបានថតទេអញ្ចឹងអ្នកទាំងអស់គ្នាហាមធុញហើយកុំភ្លេចគ្រប់គ្រងយ៉ាឥឡូវខ្ញុំសូមសួរទៅកញ្ញារចនារាវរីបន្តសំណួរតដែរ Yes ហ្នឹងហើយអឺដូចជាអត់មានអីត្រូវធុញផងព្រោះដូចនិយាយចឹងថាវាយើងយើងធ្វើការមួយគ្នាវា ជួបមុខគ្នារាល់ថ្ងៃមានអីរាល់ថ្ងៃវាមានអីត្រូវធុញទ្រាន់ត្រូវអត់ពេលមិនប្រកាសថាពេលយើងទៅដូរដៃគូផ្សេងក៏មិនប្រកាសថាអឺយើងសុបាយជាងមុនឬក៏អីជាងមុនបើថាទម្លាប់ថាទៀងធ្វើការមួយគ្នាធម្មតាស្រួលសុបាយក៏អូខេវាអត់មានអីត្រូវធុញរបស់គេមានតែគ្នាជឿអត់ពួកគាត់ក៏អត់ចេះធុញគ្នាទេ អញ្ចឹងអ្នកទាំងអស់គ្នាអាចគ្រប់គ្រងគាត់កាន់តែខ្លាំងធញធញ Elian កាន់តែខ្លាំងធញធញ Elian មានធញណាឲ្យតែមានខ្ញុំនិយាយមែនខ្ញុំសូមនិយាយត្រង់ឲ្យតែថ្ងៃណាក្នុងក្រុមគេតម្លាក់ឈ្មោះមកមានស្រីឡែនទាំង អាចស្ងាត់ទេសេថតទាំងអត់ស្ងាត់ត្មងអ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្ញុំដូចដូចចង់មិនទេនេះចង់លើកចឹងក៏សភាគ្នាគាត់ទៅហីបើយូរយូរទៅបាញ់តែ MC វិញហ្នឹងខ្ញុំមានបានបាញ់ហ្នឹងគឺចង់ឃើញថាមិនឲ្យនិយាយអីតែការពិតតែបើនិយាយការពិតក៏មិនបានតែសំណួរនេះមានសួរទេអី Director បាយទួលតែមិនសំណួរនេះអត់បានសួរសោះអត់តែ Director តើអូខេ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 គ្នាច្រើនខុសត្រង់ថាខុសទី1ហ្នឹងគឺខ្មោចនឹងនិយាយច្រើនណាស់រ៉េបយកតែម្ដងអាអាហ្នឹងអាហ្នឹងវាជាបទពិសោធន៍ងួយដែរចានិយាយម្ដងម្ដងចង់ដាច់ខ្យល់ហើយហើយមួយទៀតគឺវាសុបាយដែរត្រង់អត់ដូរកៅអៅទេតែមកក្ប្លេនឹងមកយកហើយក៏បាក់ដែរហើយកៅអៅហ្នឹងវាហាប់ពិបាកមែនតើតែជាជំរឿនតែថាគេគេគេអាចយើងអាចដំបូងគិតថាអូយស្រួលតែមកឈុតនឹងបានហើយមិនបាច់ធ្វើអីប៉ុន្តែជាក់ស្ដែងថា បើអាចដូរសុខចិត្តដូរច្រើនឈុតជាងព្រោះវាពិបាកវាតឹងវាអីចឹងទៅប៉ុន្តែនិយាយពីសាច់រឿងវិញគឺមានអារម្មណ៍ថាវាអឺវាវាវាឈឺចាប់វាវាឈឺចាប់មែនតើដែលថាយើងមកលេងលេងសោះយើងបែបអីអីសោះចឹងក៏វាคล้ายទៅជាអារម្មណ៍ស្នេហាមួយកើតឡើងដែលអត់ដឹងខ្លួនហើយវាជារឿងដែលយើង ទោះធ្វើមិនក៏វាអត់អាចទៅរួចនឹងបានជួបគ្នាត្រូវវាអត់មានជំរឹះផ្សេងក្រៅពីនឹងហ្មងអញ្ចឹងវាវាឈឺខ្លាំងមែនតើតែឆ្ងល់ខ្មោចហ្នឹងជួយកូពេចេះតាមពីកំងអនឡាញហ្នឹងអត់ជួយហ្មងណាខ្ញុំនិយាយមកអត់យល់ទេទាំងអស់គ្នាតែតាមមើលចូលទៅមើលអេបសាស្ត្រាហ្វីចឹងនិយាយខ្មោចចេះកំងអនឡាញហ្នឹងដោយសារខ្មោចពីមុនមិនមែននេះណា ខ្មោចពីមុនខ្លួនសា influencer អ្នកអ្នករបៀបស្រឡាញ់សម្រស់ហ្មងចាំតែទៅពេលស្លាប់ទៅគឺមកជ្រួញតិចតួចអីអត់បានទេតែតែមានអារម្មណ៍ថាខ្មោចនេះរៀងល្ងងបន្តិចល្ងងមិនយកលុយខ្មោចទៅឲ្យគេវិញវាមិនចាយើងមិនដឹងបើយើងមានលុយនៅក្នុងដៃហ៎យើងយើងត្រូវតែឲ្យគេអញ្ចឹងហី យកយកលុយសែនមកឲ្យមនុស្សហើយប៊ីប៊ីត្រូវស៊ីពីបេដៃរបស់មនុស្សអត់ទេមកមកសិនជាសាច់រឿងបន្ថែមឲ្យប្រូទូប្រូវាយបន្តិចល្អកន្លែងហ្នឹងព្រោះដោយសារអ្នកទាំងអស់គ្នាមានអារម្មណ៍ដូចខ្ញុំហ៎គាត់ឃើញមើលគាត់នៅព្រោះហ่ะគាត់ជាអ្នកទាំងអស់គ្នាបើសិនជាមានតួប្រុសណាអឺបើសិនជាមានតួប្រុសកន្លែងហ្នឹងវាយអ្នកទាំងអស់គ្នាប្រកាសជាស្អប់តួប្រុសត្រូវអត់ប្រកាសជាខ្ញុំតួស្រីគាត់ចាប់តាមជួយរកខ្ជូរទៅខ្ជូរគ្នាមកពេចកុំឲ្យគាត់ចូលតែសាច់ អូឥឡូវអត់ឲ្យគេនិយាយពីអារម្មណ៍អស់សោះអូខ្ញុំសុំទៅតាតាតាអូយអត់សុំទៅសុំទៅសុំទៅចាហ្នឹងហើយចាញ់វាវាវាអារម្មណ៍ដែលយើងមានស្នេហាហើយដែលយើងអត់អាចជួបគ្នាហើយហើយมันប្រកាសថាបើសិនជាយើងបែកគ្នាទៅក្រៅប្រទេសយើងអាចមានឱកាសមកវិញបានជួបគ្នាឬក៏អីចឹងប៉ុន្តែបែកនេះយើងអត់ដឹងថាយើងបានចាប់ជាតិទៅជាអីគេបានថាយើងចាប់ជាតិនៅកន្លែងណា បានជួបគាត់វិញអត់អីអត់ចឹងវា ហើយអាស៊ីនដែលមានអារម្មណ៍ហើយវាឈឺខ្លាំងហ្មងអាស៊ីនតែត្រូវកុហកអារម្មណ៍គ្រៀងខ្លួនថាយើងបាននៅចិត្តគ្នារហូត ហើយតែងទាំងដែលឲ្យស្អែកយើងត្រូវទៅអីអ៊ុយនឹកឃើញយើងឈឺលក្ខណៈក៏ដាក់អារម្មណ៍ដល់អត់ទេស្រឡាញ់កន្លែងហ្នឹងវានិយាយទៅមានរឿងហ្នឹងស្អីរឿងហ្នឹងគឺខ្ញុំស្រឡាញ់ប្លែកអូខេអស់ហើយចាអូខេអញ្ចឹងសូមបន្តមកបាទសម្រាប់ខ្ញុំវិញអ្នកនរគ្នាសម្រាប់ការថតរឿងផ្សេងអ្នកនរគ្នាក៏ដឹងដែរថាខ្ញុំក៏ មានសមត្ថភាពអាចយំបានតែมันជាបកាយខ្លាំងអីទេគាត់ថាបើរឿងនេះមកគឺយំច្រើនខ្លាំងមែនតើហើយភាគច្រើន បើឲ្យតែនិយាយអារម្មណ៍តួអង្គខ្ញុំអត់និយាយតែបើអារម្មណ៍ខ្ញុំពីច្រើនរឿងនេះខ្ញុំយំខុសពីរឿងផ្សេងហ្មងរបៀបយំតហូយំក៏មានអាយំចេញពីក្នុងខ្លួនក៏មានរបៀបគាត់គាត់អត់ដឹងថាខ្ញុំយំខុសពីថតរឿងដតីហ្មង ចឹងវាយំច្រើនស៊ីនខ្លាំងមែនតើហើយវាទៅហូរយំយំទៅអញ្ចឹងតែទេអត់ទេអាហូរអញ្ចឹងតែទេអត់ទេអានេះមិនដល់ទៅណាទេអ្នកនរគ្នាលក្ខណៈថាចេះ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 របៀបចឹងទៅវាយំចេញពីបេះដូងណាវាយំពីខាងក្នុងណាយំអត់ចេញអូខេអូខេតើសំណួរពេញកុំបាញ់ហៀងអូម្លាយយូរចឹងទៅតែលក្ខណៈដូចតួបាញ់ធីកឡើយណាសំណួរនេះចាអូខេសំណួរទី4ខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ចង់ដឹងដូចខ្ញុំហើយខ្ញុំក៏ចង់ឲ្យអ្នកទាំងអស់គ្នាដឹងច្បាស់ហើយខ្ញុំខ្លួនឯងនឹងក៏ចង់ដឹងដែរ អីទៀតដែរវាវាអារម្មណ៍ណាចង់គេចង់ដឹងដូចសំណួរជិះមកដែរណែជឿអត់អត់ដែរដែរលេដែរទៀតដែរសំណួរនេះគឺថ្មីសម្រាប់អ្នកទាំងពីរហើយខ្ញុំជឿថាអត់មានអ្នកណាដែរសួរទេខ្ញុំជាមនុស្សទី1ដែលសួរពួកគាត់សួរឲ្យសមត្ថភាពខ្លួនឯងអត់សមត្ថភាព100%មែនគាត់ជឿជាក់ ជីតាមផ្លូវណាទៅវិញសវត្ថភាពអត់ស្រួលមកអត់អីខ្សែខ្ញុំច្រើនតែពេញហ្នឹងនេះអីយ៉ាអីយ៉ាតោះអូខេមានដែរឆ្លោះគ្នាពេលថតអត់ហើយពេលដែរឆ្លោះគ្នាហ្នឹងណាបន្ទាប់ពីឆ្លោះគ្នាតើណាគេលួងអ្នកណាគេមុន សុំចម្លើយបែបត្រង់ជំនាញទៀតក៏ស្អាតយេយេចឹងបបមួយពី3ឆ្លើយតាណាគ្នា មានហើយអត់តែប៉ុណ្្នឹងឯង No ត្រូវតែបកស្រាយថាអ្នកណាមានដែរអត់ទី1ទី2 បកបពីឆ្លោះគ្នាហើយអ្នកណាលួងអ្នកណាណាក៏ហោះអត់បានទេណាជំនាញមុនអត់ទេខ្ញុំកាន់ខ្ញុំកាន់សួរអត់ផងអត់ទេមានអារម្មណ៍ថាសំណួរហ្នឹងពីអ្នកគាត់ទៅរៀងបុកធំឆ្លើយអូខេឥឡូវខ្ញុំសុំឲ្យព្រិនមុនចាព្រិនមុនចាបាយចញើទេអត់មានចាក់ខ្សែទេពីក្រោយចង់ដាក់ដែរមិនបាញ់ច្រើនណានិយាយទៅបើក្នុងកំឡុងពេលធ្វើការអត់ដែរឆ្លោះទេព្រោះពួកខ្ញុំអត់ចេះឆ្លោះទេប៉ុន្តែបើខឹងគ្នា មានហើយបើថាខឹងគ្នាហើយគឺអត់យល់គ្នាហ្មងអត់ដែរលួងគ្នាទេមួយម៉ាត់ទៅមួយម៉ាត់មកយូរទៅត្រូវគ្នាហើយព្រោះគ្នាញ៉ាំអីយូរអីហ្នឹងទៅហើយបានពួកម៉ាក់អីជួយជុំជែងទៅត្រូវគ្នាវិញទៅជឿតែឡាញល្អអូយចាឃើញខ្ញុំសកម្មភាពបាត់រចនាឆ្លើយ ដូចគ្នាដូចនិយាយមិញចឹងថាបើថាឲ្យត្រូវតែឆ្លោះគ្នាបកាយគ្នាទាំងសរសៃកនៅក្នុងកន្លែងថតនៅអីអត់មានទេតែបើសុកសុកអន់ចិត្តគ្នារៀងខ្លួនមានហើយអន់ចិត្តរៀងខ្លួនខ្លួនគឺអន់និយាយមួយគ្នាតែលួងគេមុនណា ដល់យើងអឺសំខាន់ពេលខ្លះក៏យើងអត់មកអត់មកក៏ហៅមុនអីចឹងណាហើយពេលខ្លះក៏ខ្ជិលហៅអញ្ចឹងទៅក៏អីអីអីអញ្ចឹងទៅអូលក្ខណៈលក្ខណៈមិញទូរដូចរៀងលាក់តិចតែទៅស្រីចាញ់ហើយឬយើងអឺហៅទៅអូខេហៅហើយក៏អូខេក៏អត់ក៏អូខេតែបើអត់អូខេទេក៏ទៅទៅទៅទៅទៅពេលម្នាក់ម្នាក់មកមកវិញមកក៏មកវិញទៅអូខេអញ្ចឹងអ្នកទាំងអស់គ្នាឈប់ឈប់ជាចងល់ណាពីរអ្នកគាត់គឺអត់ងាយនឹងឈ្លោះគ្នាទេ តែពាក្យតែថាធ្វើការក្នុង team វាតែតែមានពេលខ្លះយើងរៀងអន់ចិត្តដាក់គ្នាតិចតួចវាត្រូវតែមានហ្នឹងមិនថាខ្ញុំជាមិត្តភក្តិរបស់ពួកគាត់ក៏ពួកខ្ញុំបែបហ្នឹងដែរតែតែថាពីរអ្នកគាត់ដូចគាត់និយាយចឹងឥឡូវក៏បានបកស្រាយហើយហើយខ្ញុំជឿថាសំណួរមួយហ្នឹងអ្នកទាំងអស់គ្នានឹងពេញចិត្តយេឥឡូវខ្ញុំសូមបន្តទៅសំណួរទី5ពេលដែលថតមានផលលំបាកនៅត្រង់ឈុតមួយណាជាងគេដែលអ្នកទាំងអស់អ្នកទាំងពីរគិតថាវាពិបាកក្នុងរឿង យ៉ាក្នុងរឿង14រាត្រីយើងនឹងឯងសំលួរទៅរឿងអាហ្នឹងនិយាយត្រង់អត់ទេត្រង់ច្រើនស៊ីនតែសុំកន្លែងដែលពិសេសខ្លាំងពិសេសខ្លាំងពិបាកនៅក្នុងពិបាកក្នុង សេះរឿងក៏ពិបាកអារម្មណ៍ផ្សេង ក្នុងរឿងអូក្នុងរឿងហ៎ពិបាកអារម្មណ៍ផ្សេងអត់ទេដូចមានអារម្មណ៍ទូដូចយើងសួរតាសំណួរបែក3សំណួរគិតហ្នឹងឡើងពិធីក៏ដោះ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 វាខុសវាវាខុសពីមូលធឿងផ្សេងអញ្ចឹងណាដែលថាតួមនុស្សជាមួយនឹងខ្មោចទៅពេលខ្មោចប្រើប្រើភ្លើងពណ៌អីផ្សេងមកពេលមនុស្សត្រូវការប្រើប្រើភ្លើងពណ៌អីផ្សេងមានសិនជប់មានសិនអីប្របាំងកាយជប់ហើយប្របាំងកាយហើយកណាត់អត់មកកណាត់សំខាន់គឺ one shot រហូត one shot ហ្នឹងគឺបើសិនជាយើងខំប្រឹងលេង តាំងពីដើមដល់ចប់យើងលេងត្រូវទាំងអស់ប៉ុន្តែបើកតុយក្រោយយើងមានបញ្ហាបន្តិចខុសបន្តិចយើងត្រូវ start សាមីទាំងអស់យើង include ទាំងអស់ខុសហ្នឹង include ទាំង prop include ទាំងតួ character តួ include ទាំងក្រុមការងារបច្ចេកទេសផ្សេងៗបើសិនជាឧទាហរណ៍ថាតួលេងល្អ perfect ប៉ុន្តែយើងប៉ះអីតាំងបន្តិចធ្វើឲ្យ one shot របស់យើងអង្គើឬក៏វាខុសចេកទេសអីយើងត្រូវកាំងថតឡើងវិញថតឡើងវិញថតឡើងវិញរហូតហើយដូចយើងនឹងចឹងគឺនេះគឺទស្សនវិជ្ជាខាងក្នុងផ្ទះ ចឹងអ្នកដែលគាត់អត់បានចូលមើលគាត់ទៅមើលទៅដឹងហើយវ៉ាន់សទាំងអស់អញ្ចឹងវាថតនៅក្នុងផ្ទះហើយអញ្ចឹងវាពិបាកក្នុងការរៀប space រៀបភ្លើងឥឡូវបែរមកដល់ស៊ីនទួខ្មោចភ្លើងផ្សេងបែរមកខ្ញុំមនុស្សទួផ្សេងហើយយើងសម័យមើល one shot ថតមករោអញ្ចឹងបងប្អូនអញ្ចឹងពិបាកណាតែវាប្លែកមែនតើពូថតតែក្នុងបន្ទប់ទេតែពួកខ្ញុំអាចធ្វើចេញមកបានល្អមើលមែនតើបងប្អូនចូលទៅមើលដឹងហើយចឹងមិនថាអ្នកទាំងអស់គ្នាអ្នកដែលអត់តន់ដែរបានមើលរឿងហ្នឹងណាកុំឲ្យអូសរំលង ព្រោះតែសារឥឡូវតន់មានកញ្ចប់ដែលធូរថ្លៃហើយកញ្ចប់ស៊ុំបិនហ៎យ៉េ30រៀលមួយឆ្នាំដល់អ្នកទាំងអស់គ្នាដឹងអត់មួយថ្ងៃតែ4រៀលអា400រៀលទេ400រៀលស្មើនឹងយើងអត់ញ៉ាំទឹកសុទ្ធម្ដងពេលត្រូវអត់បានទេហើយអ្នកទាំងអស់គ្នាត្រូវដឹងថារឿងនៅក្នុង app គឺជារឿងខ្មែរសុទ្ធហើយរឿងសុទ្ធតែល្អល្អមើលជាពិសេសខ្ញុំខ្ញុំហ៊ានឲ្យអ្នកទាំងអស់គ្នាមើលរឿង14រាត្រីអាចនិយាយថាអ្នកទាំងអស់គ្នាបានស្ដាប់ពីពាក្យពាក្យពីពុកពីពុកអីតាឡាន់ ចាចេះថាចេះនិយាយពីពាក្យរបស់ពួកមាត់របស់គាត់ថាចេះគាត់ពិបាកបែបណាអ្នកទាំងអស់គ្នាដឹងស្រាប់ហើយពិបាកច្រើនជាងនឹងទៀតគូយ៉ាហ្នឹងសំណួរអត់តបានដល់ព្រីមគាត់ឆ្លើយទេតែយើងបានស្ដាប់តែមួយខាងក៏យើងដឹងផលលំបាកការស្លៀកពាក់ការថតខុសតិចតួចគឺត្រូវទៅសារឡើងវិញអញ្ចឹងអ្នកទាំងអស់គ្នា ចង់ឲ្យអ្នកទាំងអស់គ្នាសាកមើលហ្នឹងហើយខ្ញុំហ៊ាននិយាយថាវាជា រឿងមួយដែលប្លែកខ្លាំងសូម្បីតែខ្ញុំក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំចូលចិត្តមើលឥឡូវយើងភ្នាល់គ្នាមួយអ្នកមើលបើសិនជាអ្នកមើលចូលទៅមើលហើយអត់យំទាំងអស់គ្នាឈ្នះពួកខ្ញុំប៉ុន្តែបើមើលហើយយំចាញ់ហ្នឹងយ៉ាគឺមើលហើយធានាថាយំអឺបើនិយាយពីការថតប្របាកច្រើនបច្ចេកទេសគាត់ត្រូវស្លៀកពាក់គាត់ស្លៀកពាក់យូរម៉ោងហើយគាត់ត្រូវស្លៀកពាក់ចឹងតាំងពីព្រឹករហូតដល់យប់ក៏មានដែរចឹងការយើងថត10ម៉ោងគាត់ស្លៀកពាក់ stand by 10ម៉ោងជាមួយឈុតគាត់ហ្នឹងហើយវាតឹងហើយដឹងឈុតបុរាណគឺតឹងចាក់តិចចាក់អីឈឺចឹងណាហើយបើខ្ញុំ វាអត់ស្អីពិបាកទេបើយើងថតតែក្នុងផ្ទះទេប៉ុន្តែពេលខ្លះយើងមានស៊ីនលូនក្រុមខែស៊ីនចូលក្នុងទូស៊ីនគាត់ឡើងទៅលើដំបូលកន្ទប់ទឹកខ្ញុំថតនៅក្នុងបន្ទប់ទឹកវាវាប៉េះទូចមែនតើខ្ញុំថតតែក្នុងផ្ទះអ្នកនរគ្នាពិបាកពិបាកច្រើនមែនតើយើងព្យាយាមធ្វើមកតស៊ូឲ្យចេញជាសមិទ្ធផលស្នាក់ដៃថ្មីមួយមកល្អហើយប្លែកសម្រាប់ចែកជូនបងបង friend ទាំងអស់គ្នាមើល យើងវាថ្លៃអញ្ចឹងទាំងអស់គ្នាដែលគាត់បានមើលគាត់សរសើរគាត់ដឹងទស្សនភាពនឹងទាំងអស់គ្នាថាយើងផតនៅក្នុងផ្ទះតែមួយទូចមែនតើហើយបើអ្នកដែលគាត់អត់តបានចូលមើលគាត់ចូលទៅមើលទៅបើសិនជាមើលទៅដឹងហើយថាផលវិបាកមានអីខ្លះហើយមានចំណល់ Yes ហើយអីដែលលក្ខណៈពិសេសចេញមកសម្រាប់ពួកគាត់អញ្ចឹងណាអូខេហើយអ្នកទាំងអស់គ្នាស្ដាប់ហើយថារឿងមួយហ្នឹងវាពិសេសខ្លាំងមែនតើស្ដាប់ហើយកុំឲ្យឆ្ងល់តែ400រៀលទេក្នុងមួយថ្ងៃចូលវត្តបានមើលភ្លាម នៅផ្ទះសុខភាពទៀតនិយាយមែនណាហើយអ្វីដែលសំខាន់រឿងនេះគឺជារឿងមួយដែលថ្មីសម្រាប់ពួកគាត់ដែលអារម្មណ៍បែបស្នេហាខ្មោចជាមួយនឹងមនុស្សឥឡូវអ្នកទាំងអស់គ្នាគិតសម័យមើលមើលពេលដែលពួកគាត់ស្រឡាញ់គ្នាពិបាកមិនបែកគ្នាទៅពិបាកមិនអូខ្ញុំនិយាយមែនមានមានម៉ាស៊ីនដែលខ្ញុំមើលហើយសូម្បីតែខ្ញុំក៏ខ្ញុំយំតាមដែរតែខ្ញុំអត់និយាយទេខ្លាញ់អ្នកគ្នាដឹងសាច់រឿងអស់លែងមើលចង់ដឹងទៅមើលអូខេតោះឥឡូវយើងអត់អូវឡាយយូរទេសុំសំណួរទី6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 Ôi, que xui kỳ Que xui kỳ អឺ like ព្យាយាមព្យាយាមអឺកុហកខ្លួនឯងព្យាយាមកុហកខ្លួនឯងថាអត់អីទេខាត់ពេលវេលាបានអត់អីទេអឺដឹងតែអត់បែកគ្នាទាំងក្នុងចិត្ត100%អឺសងខាង100%រៀងខ្លួនថាបែកគ្នាដឹងថាខ្លួនឯងនឹងបែកគ្នាហើយតែយើងព្យាយាមកុហកខ្លួនឯងយើងថាអឺជឿថៃ យើងថាចឹងចឹងចូលប្រុសចឹងចឹងតែផ្នែកអត់ទេមានអារម្មណ៍ថាគេស៊ីនដើរទៅមើលប្រតិនក៏ខ្ញុំយំចេញពីខាងក្នុងមកដែរយើងសួរខ្លួនឯងតែចេះតើយើងនៅសល់ពេលប្រហែលថ្ងៃទៀតដែលនៅមួយគ្នាអត់ដឹងមិនអត់តែសួរពាក្យហ្នឹងខ្ញុំមានអារម្មណ៍ថាវាអួលយើងសល់ពេលនៅមួយគ្នាមួយថ្ងៃទៀតយើងសួរចឹងទាំងដែលយើងដឹងថាស្អែកទៅបែកគ្នាហើយហើយអឺបើពេលដែលមើលកញ្ជ្រួចហ្នឹងក៏យើងដឹងខ្លួនឯងហើយថានឹងត្រូវបែកគ្នាប៉ុន្តែយើងកុហក ខករៀងខ្លួនចឹងអារម្មណ៍ហ្នឹងវាវាវាដូចពិបាកពិបាកទូយកអញ្ចឹងស្រឡាញ់ស៊ីនឹងខ្លាំងជាងគេហើយក៏ស្រឡាញ់ចែកទេក្នុងការឆ្នៃប្រឌិតកញ្ជ្រួចនឹងឡើងមកដែរហើយមានកញ្ជ្រួចយើងឆ្នៃចេញមកនៅក្នុងផ្ទះហើយយើងអាចឆ្នៃចេញមកបានថតពីក្នុងផ្ទះមើលទៅឃើញ view ខាងក្រៅដែលមានកញ្ជ្រួចស្អាតឲ្យដល់គ្នាមើលក៏ពិតអត់មានអីសោះគឺអារម្មណ៍ថាតួប្រុសដូចស្រឡាញ់អាស៊ីនបែប romantic នឹងដល់ហើយគេមនុស្ស emotional គេមនុស្ស emotional តែអ្នកទាំងអស់គ្នាមានអារម្មណ៍ដូចខ្ញុំហ៎ដូចគាត់ចូលតួមួយតួស្រីយើងដូចខ្លាចបែកគ្នាខ្លាចអីចឹងគេដូចថ្មប៉ុន្តែគេ emotional ដែរគេរបៀបគេមិនមានអារម្មណ៍ព្រើអារម្មណ៍ក៏មនុស្សចេតនាចឹងហើយចាស់តួស្រីអឺស្រឡាញ់ឈុតមួយណាជាងគេគាត់តាមពិតឈុតហ្នឹងក៏ក៏ខ្ញុំស្រឡាញ់ស្រឡាញ់ខ្លាំងដូចគ្នាតែអូខេតែឈុតមួយដែលខ្ញុំនឹកស្មានអត់ដល់ដែលតើសារទៅគំនិតអ្នកនិពន្ធមែនតែនបងចំណុចថាខ្មោច ទិញអនឡាញលក់អនឡាញកន្លែងហ្នឹង yes ប្លែកមែនតើប្លែកហើយខ្ញុំខ្ញុំខ្ញុំខ្ញុំខ្ញុំខ្ញុំមានអារម្មណ៍ថាខ្ញុំមើលស៊ីនហ្នឹងប្រហែលដល់ក៏ខ្ញុំនៅតែសោចដែរព្រោះថាអាមិញហ្នឹងគាត់និយាយបែបកំសត់តែតែឡើយយើងយកមកបែបសុបាយមកវិញអឺខ្ញុំខ្ញុំអស់អស់សំណយត្រង់ថាមកឥឡូវមកចាំសែន location ចាំមកខ្មោចខ្មោចកាលណារួមគ្នា influencer ចឹង steal ដែរខ្ញុំចង់និយាយថាចេះតែសើគំនិតដែរនិពន្ធហ្មងគាត់គាត់មានអារម្មណ៍ថា តើសារគាត់ត្រង់អី mood បើ mood កំសត់ណាគាត់ចូលអាទាំងទាំងអាទាំង pro ទាំងអី action ទាំងអីចេញមកគឺកំសត់យកតែមែនតែនហើយបើថាអាវៈកន្លែងដែលកំ plaign គឺកំ plaign ដែលយើងនឹកស្មានអត់ដល់ហ្មងគឺកំ plaign ដែលយើងនឹកអត់ស្មានស្មានអត់ដល់អាត្រង់លួចទូរស័ព្ទគេហើយយកមក កំងអានេះស្អាតអានេះស្អាតអានេះស្អាត share location ដឹកអីខ្ញុំឥឡូវមក location ខ្ញុំតែឲ្យខ្ញុំចង់បានឥឡូវរបៀបអីអញ្ចឹងហើយសំខាន់សំលេងខ្មោចយើងនឹងវាជាប់ទូរស័ព្ទនឹងទៀតវាជាប់ទៅកន្លែងនេះទៀតនឹងខ្ញុំហេរ៉ាន់ថាយេបោះគេហើយក៏ស្រឡាញ់ដែរហើយស្រឡាញ់ខ្លួនឯងលេងកន្លែងហ្នឹងខ្ជូតខ្លាំងស្រឡាញ់ទៅគឺគាត់ស្រឡាញ់ណាស់ហើយតែគាត់ខ្ជូតលឿនលឿនចេញមកមើលចេញមក ចាធម្មតាទឹកភ្នែកទឹកអីហ្នឹងអូខេយើងយើងយើងយើងក៏អាចបានថាយើងអាសាលេងវាច្រើនណាស់ទៅហើយវាវាវាមិនអីទេបើថាយើងស្រឡាញ់យើងស្រឡាញ់គឺស្រឡាញ់អាបែបឈួតនិយាយមកថាឈួតតែខ្លួនឯងដូចឈួតចឹងហ្នឹងស្រឡាញ់ណាស់តែខ្លួនឯងដូចឈួតឈួតចេញមកមើលទូរស័ព្ទហីលៀនដាក់ដាក់គេដាក់អីហ្នឹងហ្នឹងឡាញ់មកតែមើលទៅហូបហ្នឹងមើលហូបខ្រៃខ្នងបោះណាក៏លៀនដាក់ដែរចា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 ហើយសំណួរមួយហ្នឹងគឺតម្រូវឲ្យអ្នកទាំងពីរយកឈុតដែលអ្នកទាំងអស់គ្នាស្រឡាញ់មិញហ្នឹងណាយកមកបង្ហាញជូនបងប្អូនប៉ុន្តែគឺឆ្លាស់គ្នាមានន័យថាសិនដែលព្រីនស្រឡាញ់មិញត្រូវរចនាសម្ដែងជាទូព្រីនហើយតួដែលរចនាស្រឡាញ់មិញត្រូវព្រីនជាអ្នកសម្ដែងវិញ អ្នកទាំងអស់គ្នាដល់វគ្គខ្ញុំធ្វើបាបគាត់ម្ដងហីដោយសារអីគាត់គាត់តែចាំមានន័យថាមួយថ្ងៃសម្ដែងជាតួកំងអនឡាញទៅយ៉ាអឺហើយខ្ញុំត្រូវជាតួកំងស្ដីឲ្យស្ដីឲ្យពេលថាមិនទៅយកតែខ្ញុំសម្ដែងពេលឈុតមើលកញ្ជ្រួចមានន័យថាពីរស៊ីនសម្ដែងខ្ញុំស្ដាប់ខ្ញុំអ្នកទាំងអស់គ្នាត្រូវសម្ដែងពីរស៊ីនអូខេហើយក្នុងស៊ីនមួយដែលពេលដែលគាត់គាត់ថាគាត់មើលកញ្ជ្រួចមិញហ្នឹងណា គឺគាត់ត្រូវតែចំណាសម្ដែងម្នាក់ឯងឯងព្រោះស៊ីណាអត់មានគាត់ទេត្រូវទេមានពីរនាក់អឺបើមានគាត់អាចសម្ដែងមកហើយបើស៊ីនពេលស៊ីនរចនាគាត់កំពុងតែកំងអនឡាញព្រីនត្រូវដើរទូជាគាត់ហើយឥឡូវកាត់ជាប់កន្លែងបងស្ដីឲ្យគេយកលុយបងទៅអូខេជួយទូបងទៅអូខេហើយឥឡូវខ្ញុំឲ្យតិចខ្ញុំលក្ខណៈយើងរៀងស៊ីខ្សែមិត្តភក្តិដែរបើទៅណាគេឈ្នះណាគេមកវាវាមកទៅ នេះអាធ្វើស្អីផងអាយំផងចង់និយាយចាអឺយើងមិនទៀមទីឲ្យសម្ដែងឲ្យឥតខ្ចោះដូចក្នុងស៊ីនហ្នឹងហ្មងទេយល់ថាអ្នកទាំងអស់គ្នាមានការងារច្រើនអាចនឹងភ្លេចច្រឡប់ហើយទៀតប៉ុន្តែសង្ឃឹមថាវានឹងឥតខ្ចាស់នេះប៉ុន្តែខ្ញុំត្រូវសម្ដែង script នឹងសាមញ្ញមកតែខ្ញុំត្រូវសម្ដែងទីតង់ត្រូវសម្ដែងធ្វើស្រីផងសម្ដែងធ្វើមានន័យថាយើងដើរតួប្រជ្រះគ្នាហ្នឹងហើយអានោះ ត់មានណាទេត្រូវតែធ្វើបានពាក្យថាអ្នកទៅសំដែងហ្វ្រេនខ្ញុំចប់អត់មានប្រជ្រះគ្នាអត់មានស្រីផងផងទេបើឯងគឺថាស្រីតែហ្មងខ្ញុំប្រុសតែហ្មងចឹងហ្នឹងមានន័យចឹងហ្មងតែឥឡូវយើងយកស៊ីណាខ្លះគ្នាមានន័យថាឥឡូវស៊ីនកំងអនឡាញហ្នឹងតើស្រួលតែចឹងក៏បានដែរចឹងស៊ីនកំងអនឡាញដល់ពេលហ្នឹងពេលហ្នឹងសាប់ទូសាប់មួយពេលហ្នឹងណាពេលហ្នឹងខ្ញុំដាក់ទូរស័ព្ទនៅហ្នឹងហើយខ្ញុំអង្គុយមើលសៀវភៅពេលហ្នឹងមើលអង្គុយចុចអ៊ីនធឺណិតតោះអញ្ចឹងយើងចាប់ដើមណា1 B7 계단 학산 오케이 오케이 쪽 យើងធ្លាក់ទៀតយកមកទៀតទៀតអូយអានេះក៏ស្អាតទៀតទៅសម្រាប់ខ្ញុំបាត់ស្អាតអូយអានេះក៏ស្អាតទៀតទៅសម្រាប់ខ្ញុំបាត់ស្អាតអូខេបងយកប៉ុណ្ណឹងហើយបងដឹកមកអឺចាំសិនអូខេសិនហើយណាទូទៅតាមអេបង វាស្រួលកំងអីខ្ញុំដូចជាអត់បានកំងអីណាបងសែនមកសែនតាម location ហ្នឹងមកណាហើយខ្មោចឈូតហ្នឹងកោទាំងព្រលឹមទៀតឯងហឹមអវ៉ាន់ហើយខ្ញុំឆ្លាតទេចេះយកទូរស័ព្ទខ្ញុំយកអីយកទៅកំងអីចឹងណា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 ធ្វើទាំងសោះហើយគេសងក៏បានដែរខ្មែរនឹងមានលុយសិនលុយខ្មែរតែចាយស្រុកខ្លួនឯងនៅនឹងគ្មានទេមានអាណាចាយលុយខ្មែរឯងហើយបើខ្មោចមានលុយមនុស្សមកពីណាហើយបើខ្មោចមានលុយមនុស្សមកពីណាអូខេអូលក្ខណៈតួប្រុសបញ្ចូលតួអង្គលក្ខណៈថាជាតួអង្គស្រីឡើង nhóm chỉ mất phép đấy phép phá rồi tay tay tôi sẽ giết cái đèn thằng á mà nhá đèn thằng á ờ, không hàng bù ly nhung à tê xong đánh sao ở chân ở đèn ok <laughs> xin Ok lời à, dương Thiểm khơn hai ấy Ủa à, xin hoa trăm bầu hả? Xin um, lấy dân gì phải rộng chứ ít ធ្វើមើលគេជួយញ៉ៃចំក្រោយអីអីអត់ទោះតែទៅត្រូវដូចប្រូក្នុងរឿងហ្នឹងមែនអត់ដូចទាំងសុំក៏បានដែរអូខេឲ្យតែឲ្យតែបានក្នុងស៊ីនដែលយើងស្រឡាញ់យើងចាំបានត្រឹមតែ90ក៏អូខេដែរចាំតែបើសិនជាក្នុង2នាក់មានម្នាក់ណាដែលគាត់អាចចាំអាចប្រាប់គ្នាបានមានទុកពេលឲ្យចេះមិនឥឡូវមើលនេះមើលបន្តិចទេ Ê, à, lỡ mãi nè Nhóm phê nắng đi, nhóm đi ao mãi ngoại để ăn Anh con ai lên kì Nó chưa anh ai lên kì Anh thử mới cho mình Anh con ai lên Ôi ôi Ai lên Anh nghe anh đã sợ Ai nè nhóm tình tình luôn Đây ta Hả, à, hay anh là đã xin cỏ đây Quên nè, trong nắng xin cỏ đây chắc anh nghe nâng ខេកឃើញឲ្យសម្ដែងក្នុងឈុតហ្នឹងអ្នកទាំងអស់គ្នាអ្នកដែលបានមើលនៅក្នុងរឿងហ្នឹងអាស៊ីតហ្នឹងមិនចឹងតួស្រីមិនត្រូវកែនៅកន្លែងហ្នឹងអញ្ចឹងឲ្យមើលផ្កាយចេះហើយឥឡូវខ្ញុំសម្ដែងជាតួគាត់សុព្រិនខ្ញុំមិនត្រូវឲ្យគាត់ហ្នឹងមកកែអញ្ចឹងវិញមិនត្រូវខ្ញុំអត់តមកនិយាយវិញឆ្ងាយទេតែតួដូចវិញឆ្ងាយជាងខ្ញុំអូនណាស់ស៊ីងកំសត់អីគេបងភ្លេចបាត់ហើយប្រូឥឡូវមិនលេងអត់ឥឡូវអូខេហើយឥឡូវជួយរំលឹកគាត់តិចទៅមានប្រូណាដែលយើងនឹងចែអឺ យើងមើលគេជួយពីរនាក់ហើយទៅបងឯងដើរតួជាខ្ញុំហ្នឹងបងឯងត្រូវនិយាយថាចេះអ៊ុយមានគេជួយទៀតហើយដឹងមកពីណាបានជួយចិត្តក៏ជួយហើយខ្ញុំក៏និយាយថាសើបអស់ហើយដឹងថាជួយចិត្តក៏ជួយអីចឹងណាហើយទៅបងឯងក៏ថាអរគុណសម្រាប់ពេលវេលាចុងក្រោយអីចឹងហ៎ហើយទៅក៏ខ្ញុំថាអឺថាអីទៀតទេបី playback សិនហើយក៏ខ្ញុំថាហើយយើងអត់និយាយអីទេយើងយើងយើងយើង save អីចឹងណា ឥឡូវចាំប្រូថាយើងដើរតួជាជាតួស្រីក្នុងហ្នឹងណាអូខេកុំឲ្យច្រឡំគ្នាយយយយេតោះឥឡូវអូខេហើយតោះមកតតែពេលនឹងជឿថាធ្វើបានតោះហេបញ្ញាអោបមិនអត់ចូលនេះនេះអាក់សិនមកអត់ចូលឲ្យរាប់ទេអាអាហ្នឹងអាហ្នឹងគេអោបស្រាប់ហ្វេនលក្ខណៈបកកាយយើងតែហាងការឈប់អញ្ចឹងដើមមិនសួរអីគឺបកកាយលឿនណាស់តែពេលឈប់អោបទីនេះអោប Từ bỏ cái tăng cái chuối ta cái ta mũi bé action. Ok. Từ bỏ cái tăng cái chuối. Ok ta. 1 2 3លេខចាប់ពីស្អែកទៅពួកយើងត្រូវបាច់គ្នាមែនអត់មិនបានត្រូវនិយាយអញ្ចឹងពួកយើងអត់បែកគ្នាយើងនៅនៅគ្នារហូតណា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 សบายចិត្តទេសบายខ្លាំងចង់មើលកញ្ចក់ចឹងរហូតអត់ចង់ទៅណាពួកយើងនៅមើលកញ្ចក់មួយគ្នាចឹងរហូតតាមានទៅណាស្អាតអត់ ដូចប្រូនេះប្រពន្ធនេះអានហើយចង់អួលហ្មងហើយតែអានខ្ញុំគិតថាទី1សាច់រឿងទី1ប្រូទី2តួរៀងដាក់អារម្មណ៍ជ្រុលអីចឹងណាអាចើចឹងមិញថាគេតួកនអញ្ចឹងមិនថាហ្នឹងណាគេតែសោសអូខេចាតែអត់ទូខ្ញុំហ្នឹងខ្ញុំខំដើរទូទៅទូស្រីនេះ100លឿន100ពីរអើយយើងមកចូលគេតិចទៅយើងរៀងអីរៀងលក្ខណៈឲ្យគេធ្វើរៀង មានដែរចឹងណាអត់សួរទេចាំនៅចង់សួរថាតើអ្នកទាំងពីរចង់ឲ្យមានរឿង14នេះទៅនៅ season 2អត់អារម្មណ៍ពិតអ្វីដែលអ្នកទាំងពីរយេចង់បើសម្រាប់ខ្ញុំចង់ប៉ុន្តែខ្ញុំអត់ចង់ឲ្យឥឡូវទេសុំរយៈពេលយូរអាចលើមួយឆ្នាំដើម្បីឲ្យ fan ណាក់ខ្លាំងហើយដើម្បីឲ្យអ្នកអត់បានចូលមើលទៅមើលសិនថារឿងហ្នឹងយើងថតយើងថតក្នុងផ្ទះ តែផ្ទះមួយទេអត់បានចេញសូម្បីតែមកផ្ទះបបាក់ថតមែនតែនអញ្ចឹងយើងអត់ចង់ឲ្យរឿងនឹងចេញឆាប់ទេយើងចង់ឲ្យ season 1ហ្នឹងអ្នកចូលទៅមើលបានច្រើនឲ្យពួកគាត់មានអារម្មណ៍ថាចង់មើល season បន្តព្រោះដោយសារស្នេហាពីអ្នកនៅវេទនាពេកគាត់នៅវេទនាខ្លាំងមែនតើហើយចូលមកចាំនៅសាច់រឿងពួកគាត់អាចពួកគាត់បានជួបគ្នាតែទាំងអត់ស្គាល់គ្នាអត់តន់ស្គាល់យេអត់តន់ស្គាល់គ្នាពីគ្នាអញ្ចឹងណាអញ្ចឹងអឺ yes អាចនឹងបន្តស្នេហារបស់ពួកគាត់ឲ្យបានជោគជ័យ ហ្នឹងហើយបានថាឲ្យស្នេហារបស់ពួកគាត់សំសំសំសិទ្ធសំអំណងពួកគាត់100%អញ្ចឹងណាទោះបីវាឆ្លងជាតិឆ្លងអីមិនក៏ដោយអញ្ចឹងអឺចង់ឲ្យមានតែអឺសំយិវៈហិងយូសំយិវៈហិងយូបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យចេញ season 2ឆាប់ឆាប់គឺសូមឲ្យអ្នកទាំងអស់គ្នា comment ក្រោមវីដេអូនេះបើច្រើនលើសពីអ្វីដែលយើង បានកាត់ណា រឿងមួយហ្នឹងខ្ញុំសន្យាថានឹងធ្វើអីតាមគ្នាក្នុងពេលឆាប់ឆាប់អញ្ចឹងមានចលានថតតអត់ចលានអ្នកសន្យាអត់ទេចង់និយាយថាចេះខ្ញុំជឿថាបើអ្នកទាំងពីរឃើញ fan គាត់គាត់ចង់បានបែបហ្នឹងលក្ខណៈលើសសំបីតែអ្នកទាំងពីរក៏អត់នឹកស្មានដល់ខ្ញុំជឿថាពួកគាត់នឹងបំពេញតាមបេះដូង fan អូខេឥឡូវសុំបញ្ញាបញ្ញាដល់វិញអត់តឆ្ងល់ទេឆ្លាក់ហើយហ្នឹងហ្នឹងហើយនិយាយចឹងថាឥឡូវនេះជិះពាក់ ខ្លះទៅជាកូនបំណុលរបស់ fan ទាំងអស់គ្នាតែម្ដងនិយាយទៅនិយាយពីថាថតរឿងអីចប់មួយគឺដឹងតែចពាក់ថតរឿងអីចប់មួយគឺដឹងតែចពាក់ជូនតាមសំណុំពរ season 2ហើយចពាក់ season 3ទៀតនិយាយទៅគឺសងបំណុលមានថ្ងៃអស់ហ្មងឡូថាមិនត្រូវ season 2ហ្នឹងបញ្ចប់សាច់រឿងដោយបែបលក្ខណៈពុះបញ្ជូលចង់បញ្ចប់យ៉ាអឺអឺហ្នឹងហើយក៏ក៏ចង់ឲ្យសាច់រឿងហ្នឹង season 2ហើយយើងខ្សឹបខ្សឹបតែអ្នកប្រពន្ធអញ្ចឹងណា download app Sastra Film នឹងធ្វើការភ្ជាប់គម្រោងឥឡូវនេះដើម្បីទស្សនាភាពយន្តខ្មែរដ៏មានគុណភាពរបស់សាស្ត្រា Film ចង់ឲ្យពួកគាត់ជួបគ្នាដោយលក្ខណៈថាវាវាវាមានន័យថាឲ្យតបស្នង No គាត់តែចង់និយាយពីអារម្មណ៍តបស្នងភាពភាពឈឺចាប់តបស្នងនៅភាពស្មោះត្រង់របស់តួប្រុសដែរអត់ព្រមយកណាគេទាំងអស់រងចាំដល់ចាស់ ហើយគួរឲ្យឲ្យមានអភិនិហាដ៏អស្ចារ្យកើតឡើងថាឲ្យអ្នកស្រីនឹងចាប់ជាតិហើយបែរជាមកជួបអ្នកប្រុសនឹងថាវាមានរឿងអីកើតកើតឡើងខាងនៅក្នុងខ្សែរឿងហ្នឹងពិតជាចង់ឲ្យមានវគ្គពីរមែនតើខ្ញុំខ្ញុំជាតួក៏ខ្ញុំចង់ដឹងដែរថាតើគំនិតរបស់អ្នកនិពន្ធហ្នឹងមានអីប្លែកដែលខ្ញុំនឹកស្មានអត់ដល់ទៀតអត់នៅក្នុងរឿង season 2ហ្នឹងអញ្ចឹងបានថាប៉ុន្តែដូចនិយាយចឹងថាឥឡូវហ្នឹងជាពាក់រឿងរបស់បងប្អូនទាំងអស់គ្នាជាពិសេស fan ហ្នឹងច្រើនមែនតើដូចនិយាយចឹងថា បើរឿងហ្នឹងមានវគ្គ2ក៏ប្រហែលជាយូរសូមឲ្យពេលវេលាយូរតិចចាចាអញ្ចឹងណាចាំតែដូចនិយាយអញ្ចឹងឡានក៏បាននិយាយអញ្ចឹងតែយូរឆាប់អាស្រ័យលើ fan ទៀតយូរឬឆាប់អាស្រ័យទៅលើបងប្អូនអ្នកគ្នាបើសិនជាបងប្អូនអ្នកគ្នាអត់ចាំអត់បានទេត្រូវតែចង់មើលចង់មើលបងប្អូនមានការគ្រប់គ្រងឬក៏ comment ស្នើសុំអីច្រើនហ្នឹងទៅពួកយើងក៏អាចតាមចិត្តបងប្អូនទាំងអស់គ្នាអញ្ចឹងណាពួកគាត់ចាអញ្ចឹងពួកគាត់ សំណុំពើស្នើសុំចង់មើលឆាប់ឆាប់ជាងយើងក៏ព្យាយាមរឹងរ៉ែងផលិតសម្រាប់ពួកគាត់ដូចគ្នាចាអូខេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានចម្លើយយ៉ាងពេញចិត្តពីពួកគាត់ទាំងពីរនាក់ព្រោះដោយសារអីពួកគាត់ធ្វើគ្រប់យ៉ាងគឺដើម្បីអ្នកទាំងអស់គ្នាដូចគ្នាអញ្ចឹងពួកយើងអត់មានអីសុំទីក្រៅពីអ្នកទាំងអស់គ្នាគ្រប់គ្រងនិង support សាច់រឿងរបស់ពួកគាត់ហើយដូចអ្វីដែលខ្ញុំនិយាយខាងដើមអញ្ចឹងណាឥឡូវសំណួរចុងក្រោយវាមិនមែនជាសំណួរឯងចង់ចង់ឲ្យអ្នកទាំងពីរមានអ្វីសម្រាប់ជូនបងប្អូន ផ្កាចំពោះឬអីយ៉ាគេចឹងមានថានឹងបិទគូទេណាអត់មានសំណួរអីសួរទៀតទេណាចង់បញ្ចប់ហើយណាចាចង់បញ្ចប់ហើយចាំតទៀតណាអត់ដូចជាមិនទាន់មានសំណួរអីសួរតាក់ទងជាមួយនឹងពិធីការនីអូអត់ទេទេដូចជាមិនទាន់មានអីសំណួរបែបផតជាមួយពិធីការនីថ្ងៃហ្នឹងខ្ញុំពិធីការនីចឹងឆ្លើយបើខ្ញុំសួរអត់អីទេអត់អីទេតែខ្ញុំវាលក្ខណៈចង់បាញ់បាញ់ពិធីការនីឡើងខ្ញុំចង់ដឹងចង់ដឹងរឿងខ្ញុំចោលបន្តិច អត់អីទេអីទេចឹងណាឥឡូវសួរបានអត់វាមិនដែរតួមកសួរអត់ស្គាល់អីចឹងអូខេមកសួរមកចាំតែនិយាយលេងចានិយាយចឹងណាអូខេអឺចាំក្រោយអត់មានអីនិយាយច្រើនទេចាមានតែអរគុណអរគុណមែនតែនអរគុណខ្លាំងខ្លាំងអរគុណនៅទឹកចិត្តរបស់អ្នកទាំងអស់គ្នាដែលជា fan ស្រឡាញ់ពួកខ្ញុំ ខ្ញុំចង់និយាយថាខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងហើយខ្ញុំខ្ញុំជឿថាគ្រប់ពេលដែលអ្នកទាំងអស់គ្នាខ្ញុំខ្ញុំយល់អារម្មណ៍ថាអ្នកដែលគាត់ស្រឡាញ់ពិតប្រាកដអ្នកដែលគាត់ស្រឡាញ់គ្រប់ត្រខ្ញុំពិតប្រាកដទោះស្ថិតនៅក្នុងកលៈទេសៈបែបណាក៏គាត់នៅតែ គ្រប់ត្រូលគ្រប់ត្រូលហើយគាត់នៅតែឆោចិត្តយើងរហូតហើយគាត់តែងតែប្រើពេលប្រហែលថា always stay with uh, chair always stay with here អីអីចឹងមានអារម្មណ៍ថារំភើបហើយទៅពេលខ្លះមានអារម្មណ៍ថាហត់មានអារម្មណ៍ថាដើរលេងចង់ទៅមុខលេងចង់ប្រឈប់ធ្វើនឹងហើយឆ្អែតតែអីអីចឹងក៏ តែក៏នៅនឹកឃើញសម្លេងរបស់ពួកគាត់នឹកឃើញការគ្រប់គ្រងរបស់ពួកគាត់នឹកឃើញនៅទឹកចិត្តដែលគាត់ស្រឡាញ់គឺមានកម្លាំងចិត្តមកវិញអញ្ចឹងអត់មានអីច្រើនក្រៅពីអរគុណអរគុណខ្លាំងមែនទែនដែលស្រឡាញ់និងគ្រប់គ្រងពួកខ្ញុំហើយហ្នឹងហើយពួកខ្ញុំមានតែសន្យាថានឹងព្យាយាមសម្ដែងរឿងអ្វីមួយដែលចេញឲ្យបងប្អូនអរគ្នាទស្សនានឹងព្យាយាមឲ្យអស់ពីសមត្ថភាពអត់លេងលេងអត់លេងសើចទេគឺគ្រប់យ៉ាងធ្វើ ក៏ចង់តបស្នងនៅក្តីស្រឡាញ់អ្នកណាបងប្អូនខំគ្រប់គ្រងមកលើពួកខ្ញុំវិញដែរចាហើយអរគុណដែលគ្រប់គ្រងសាស្ត្រាហ្វៀមអរគុណដែលគ្រប់រឿងរបស់ខ្ញុំទោះនៅក្នុង app ឬក៏នៅណាអីក៏បងប្អូនអរគ្នាចូលមើលរហូតហ្មងចឹងនិយាយចឹងណាអើយអរគុណមែនតើហើយអរគុណ អរគុណអរគុណមានតែប៉ុណ្្នឹងឯងអូខេហើយជូនពរទៅកាន់បងប្អូនទាំងអស់គ្នាជូនពរទៅកាន់ fan fan ឲ្យមានសុខភាពល្អជៀសផុតពីជំងឺផ្សេងផ្សេងហើយឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារសុខសប្បាយផ្លូវកាយសុខសាន្តផ្លូវចិត្តយ៉ាបងទេចាតោះព្រិញយើអត់មានអីទេនិយាយទៅដូចគាត់ដែរនិយាយទូទៅកម្លាំងចិត្តដែលពួកខ្ញុំខំប្រឹង បានធ្វើមករហូតហ្នឹងគឺដោយសារបានពីពួកគាត់ដែរទេសំដួលដល់មួយម៉ាត់ទេធ្វើខ្ញុំមានកម្លាំងចិត្តថតតទៀតហើយហេអារឿងរឿងអាហេថតល្អមើលមានរឿងថ្មីទៀតអត់ចាំមើលពាក្យថាចាំមើលពាក្យថាចាំមើលវាសាមញ្ញទេសម្រាប់អ្នកដែលគេអត់ស្រឡាញ់អត់ចូលចិត្តយើងប៉ុន្តែ friend យើងអ្នកដែលគាត់ចាំមើលយើងដូច ដូចយើងចាំមកមកផ្សារចឹងមានន័យថាគាត់ចាំទទួលរបស់ផ្ញើពីយើងទទួលយើងគាត់ទទួលគាត់ចាំទទួលរបស់ផ្ញើរបស់ពិសេសពីយើងចឹងដូច friend គាត់ថាហ៊ានមានរឿងថ្មីទៀតអត់ខ្ញុំចាំមើលចឹងយើងមានអារម្មណ៍ថាមានគេចាំយើងមានគេចង់បានអ្វីពិសេសពីយើងចឹងអ្វីដែលពិសេសគាត់ចង់បានគឺរឿងថ្មីរឿងថ្មីរបស់យើងចឹងទោះបីជាពិបាកទោះបីជាហត់អស់កម្លាំងឬក៏រងសម្ពាធខ្លះខ្លះពីមកស្ថានក្រៅដែលគេអត់ឲ្យតម្លៃយើងក្នុងការថតអីចឹងគឺគឺគេថាយើងអត់ស័ក្តិសមអីចឹងក៏យើងនៅតែវាពេលខ្លះយើង អស់ហើយលែងចង់ធ្វើចង់បដិសេធគ្រប់រឿងលែងចង់ទទួលលែងចង់ឲ្យទៅមុខតែពេលបានតែពាក្យតែមកគាត់ថាហៀមានរឿងថ្មីអត់ខ្ញុំចាំមើលឡាហៀខ្ញុំចាំមើលរឿងហៀខ្ញុំ support គ្រប់រឿងរបស់ហៀអញ្ចឹងមានកម្លាំងចិត្តធ្វើតទៅទៀតហើយចង់មានអីទេមានតែរៀនដៃដប់អរគុណខ្លាំងមែនតើអរគុណពួកគាត់ដែលស្រឡាញ់ដែលចូលចិត្តដែលគ្រប់គ្រងរឿងដែលពួកខ្ញុំទាំងអស់គ្នាទាំង3នាក់នេះបានធ្វើកន្លងមកស្នាដៃកន្លងមកអញ្ចឹងក៏សូមអរគុណខ្លាំងមែនតើហើយ រឿងល្អមើលមានច្រើនណាស់បើបងប្អូនចង់ដឹងចូលទៅមើលសាស្ត្រាហ្វៀមហើយ yes ជាចុងក្រោយជូនពរឲ្យពុកម៉ែបងប្អូនអស់គ្នារស់ស៊ីស្គីនេះបានមានសេចក្ដីគុណគុសាសុខភាពពិសេសគឺមានសុខភាពល្អកុំភ្លេចថែទាំសុខភាពខ្លួនឯងផងយើងគិតថាលាគាត់ទាំងអស់គ្នាហ្មងណាអូខេអូខេជម្រាបលាបាយបាយ